បាទសួស្តីសួស្តីបាទសួស្តីពុកម៉ែបងប្អូនបាទខ្ញុំបានមានคลิปបាទคลิป3ស្បាច់បាទคลิป3បាច់អីគេគឺហាត់ប្រានបាទហ្នឹងហើយហាត់ប្រានដើម្បីបំបត្តិនៅអាការៈជឺជឺតគៀកបាទជឺតគៀកនិងឆ្អឹងខ្នងបាទ អញ្ចឹងការហាត់ទាំងបីក្បាច់នេះពិតជាមានផលផលប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនដែលមានអាយុបាទដែលមានអាយុច្រើនហ្នឹងហើយព្រោះរយៈកាលកន្លងមកខ្ញុំខ្លួនខ្ញុំផ្ទាល់តែម្ដងបាទខ្លួនខ្ញុំផ្ទាល់តែម្ដងខ្ញុំបានធ្វើការធ្ងន់បាទធ្វើការលើកលីសែងអញ្ចឹងទៅបាទទៅមានអាការៈឈឺនៅ លាក់ឆ្អឹងខ្នងតាគៀកបាទនឹងចុករយនៅកន្លែងចំណុចហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំអនុវត្តប្រវិធីអនុវត្តមកអនុវត្តនៅតែ3ក្បាច់តែប៉ុណ្ណោះបាទខ្ញុំជ្រើសយកតែ3ក្បាច់ប៉ុណ្ណោះយកមកមកហ្វឹកហាត់បាទគឺបានធូរស្រាលយ៉ាងច្រើនតែម្ដង90%តែម្ដងបាទហ្នឹងហើយ ចឹងវិធីហាត់ទាំង3សម្បាញ់នេះគឺយើងហាត់នៅក្នុងបន្ទប់គេងក៏បានហាត់មកអញ្ចឹងអឺរយៈកាលកន្លងមកខ្ញុំបានធ្វើការហាត់ជាប់គ្នាមករយៈពេលប្រហែលជាកន្លះខែបាទគឺអាការៈផ្សេងផ្សេងផ្សេងដែលខ្ញុំធ្លាប់មានគឺបានល្អប្រសើរបាទ 90%តែម្ដងហ្នឹងហើយលេងឈឺនៅទឹកគៀកនៅចន្លាយនៅទៀតហើយហ្នឹងហើយអញ្ចឹងនៅពេលអាការៈនឹងតែងតែត្រឡប់មកដូចដើមខ្ញុំក៏ព្យាយាមហាត់វាព្យាព្យាយាមហាត់វារាល់ថ្ងៃដូចដើមហ្នឹងហើយឯណារៀនអត់ឈឺហើយយើងហាត់បន្តទៀតទៅធ្វើជារៀងរាល់ថ្ងៃនៅបាទអញ្ចឹងនៅក្នុងអឺ ការអនុវត្តមួយក្បាច់ក្បាច់គឺប្រើរយៈពេលប្រហែលជា1នាទីទៅ2នាទីប៉ុណ្ណោះបាទគឺមិនអាចលើសពីនេះកាលណាយើងធ្វើអឺលើសពីនេះវាធ្វើឲ្យយើងរលាកបាទធ្វើឲ្យយើងរលាកស្លាក់ទៅវិញទេចឹងធ្វើយើងរលាកស្លាក់របស់យើងទៅវិញទេអញ្ចឹងក្នុងមួយក្បាច់មួយក្បាច់គឺយើងអនុវត្តប្រហែលជា1នាទីទៅ2នាទីបានហើយបាទហ្នឹងហើយ ចឹងអឺសូមអញ្ជើញពុកម៉ែបងប្អូនអឺទស្សនាទាំងអស់គ្នានៅវិធីទាំង3ក្បាច់នេះបាទបាទសម្រាប់អឺក្បាច់ទី1អញ្ចឹងសម្រាប់ក្បាច់ទី1គឺយើងហាត់ឈរបាទយើងហាត់នៅកន្លែងណាក៏បានដែរបាទយើងហាត់នៅកន្លែងណាក៏បានអញ្ចឹងក្បាច់ទី1 បាទទី1យើងហាត់យើងយកដៃយើងទាំងពីរហ្នឹងបាទដៃយើងទាំងពីរច្រត់ច្រត់ទៅលើពីដល់ផ្លូវចិញ្ចុំបាត់ផ្លូវខាងមុខយើងហ្នឹងបាទច្រត់វាហើយយើងជំរុញឲ្យតឹងបាទយើងរុញយកដៃទាំងពីរហ្នឹងរុញឲ្យតឹងរុញឲ្យតឹងហើយយើងងើយងើយមុខឡើងលើបាទងើយងើយមុខឡើងលើងើយមុខយើងឡើងលើកុំអោនចោះបាទ មួយមុខឡើយណាដើម្បីឲ្យសរសៃយើងនឹងវាតឹងដើម្បីឲ្យសរសៃយើងនឹងវាអឺរត់ទៅត្រូវកន្លែងចាស់វាវិញរត់ទៅកន្លែងដើមវាវិញហើយដើម្បីឲ្យកលែឆ្អឹងរត់ទៅចំកន្លែងចាស់ចាស់កន្លែងដើមវាវិញបាទឲ្យវារត់ខុសជួរខុសតើការការងើយនេះគឺជាលក្ខណៈសំខាន់បំផុតបាទហាមដាច់ខោគឺហាមដាច់ខាតគឺកុំអោនសោះហ្នឹងហើយកុំអោនសោះយើងត្រូវតែងើបងើបមុខយើងដកដង្ហើម ដកដង្ហើមមួយមួយមកដកដង្ហើមចេញចូលចេញចូលធម្មតាដកដង្ហើមមួយមួយដកដង្ហើមចេញចូលធម្មតាទៅបាទហ្នឹងហើយអាហ្នឹងសម្រាប់ស្បែកទី1ចឹងស្បែកទីហ្នឹងហើយស្បែកទី2យើងហាត់នៅលើកន្លែងគេងបាទកន្លែងយើងសម្រានបាទយើងហាត់នៅលើពូកយើងសម្រានក៏បានហ្នឹងហើយហាត់ស្បែកទី2 អានេះគឺយើងអាចនៅកន្លែងយើងសម្រាប់ក៏បានហើយយើងចាំតាមរយៈពេលបាយជា1នាទីទៅ2នាទីដែរហ្នឹងហើយចឹងយើងធ្វើតាមហ្នឹងទៅហ្នឹងហើយធ្វើបាន1នាទីទៅ2នាទីទៅជាការស្រេចហើយបាទហ្នឹងសម្រាប់បាយទី2បាទបាទចឹងសម្រាប់ បាច់ទី2យើងយកជើងបាទជើងខាងស្វេយើងពាក់កូនតាក់ខ្លាកូនតាក់ខ្លាជើងខាងស្ដាំហើយយើងសង្កត់ជើងចុះក្រោមគឺធ្វើអញ្ចឹងតាមទៅធ្វើជើងចុះកត់ចុះក្រោមពីពី10ទៅ15ដងបាទធ្វើអញ្ចឹងហើយមកជាហៀងទៀតធ្វើដូចគ្នាអញ្ចឹង